ស់ឥឡូវយើងមកអឺកែ font Telegram Telegram ឲ្យវារៀងធំធំដោយសារតែ font នេះតូចតូចពេកយើងពិបាកមើលអញ្ចឹងហើយយើងចូលទៅកែទាំងអស់គ្នាហើយ font ហ្នឹងបើសិនជាយើងចូលមកកែនៅក្នុង setting នេះគឺវាអត់កើតទេគឺ font វាតូចអញ្ចឹងណាអញ្ចឹងគឺយើងចូលទៅកែ គឺយើងចូលទៅកែប៉ុណ្្នឹងឲ្យវាធំធំដើម្បីយើងស្រួលមើលដោយសារនេះពេញប៉ុនតិចតូចអញ្ចឹងយើងចូលមកកន្លែងពាក្យសើចកន្លែងពាក្យសើចនេះមកហើយពាក្យសើចអញ្ចឹងយើងសើចពាក្យរីវិបអូខេនេះពីនៅខាងលើនេះអញ្ចឹងយើងចុចលើវាមួយតែមកទៀតគឺយើងចុច yes ញ្ចឹងបន្ទាប់ពីចូលមកដល់កន្លែងហ្នឹងហើយយើងទៅរកមើល key local machine នេះអញ្ចឹងចុចលើវាមួយមកបន្តមកទៀតយើងមករកមើល software នេះ software ចុចលើ software នេះមួយអញ្ចឹងវា load ឲ្យខាងក្រោមនេះទៀតហើយអញ្ចឹងណាអញ្ចឹងវាឲ្យវាចែកអានេះចែកអញ្ចឹងយើងចុចទៅលើ local machine នេះមួយអូខេនេះគេបើកខាងក្រោមនេះមួយមក បន្តមកទៀតយើងចូលទៅកន្លែង software ដូចមក software មកទៀតយើងចូលទៅរកពាក្យ Microsoft នេះ Microsoft នេះនេះ Microsoft នេះបន្តមកទៀតយើងចុចលើមួយមកយើងបើកគេនេះមួយមកអូខេបន្តមកទៀតយើងចូលទៅរកយើងចូលទៅរក font ជាងអូមកខ្នងមកបន្តមកទៀតបន្តមកទៀតយើងទៅរក Windows NT នេះគឺ Windows NT ទៅមកទៀតអញ្ចឹងមកកន្លែងនេះគឺវានៅចេះអញ្ចឹងយើងយកពាក្យឃើញ Windows Windows NT យើងចុចពាក្យ current version អូខេហើយដាក់មួយទៀតមកអញ្ចឹងបន្តមកទៀតយើងចូលទៅរក ហ្វុនអូខេនេះហ្វុន substitute ចុចលើវាមួយមកអូខេអញ្ចឹងមកដល់កន្លែងនេះកន្លែងដែលយើងត្រូវកែយើងត្រូវកែណាបាទយើងត្រូវកែដាក់ font ណាដែលយើងចង់បានអញ្ចឹងនៅកន្លែងនេះអញ្ចឹងបន្តមកទៀតយើងចង់ដាក់ font នៃគេដែលយើងចង់បាន បន្ទាន់មកទៀតយើងទៅរកពាក្យបន្ទាន់មកទៀតយើងទៅរកពាក្យថានេះ M នេះនេះរកពាក្យនេះមកណា M S L D L G 2ទៅលើវាមួយមកបន្ទាន់មកទៀតកន្លែងនេះគឺកន្លែងដែលយើងចង់ដាក់ font នេះនៅក្រោមនេះអញ្ចឹងខ្ញុំសូមចូលទៅ Vertex ចាំបន្តិច ដើម្បីយើងសរសេរឲ្យវាត្រូវតែមកទៅយើងទៅជាកន្លែងនេះមកវា ចង់យើងចង់បានហ្វុនអីគឺយើងសើកន្លែងហ្នឹងយើងយកទៅដាក់នៅកន្លែងនេះទៅដូចគ្នាអូខេអញ្ចឹងយើងយកពាក្យហ្វុនណាដែលយើងចង់បានមកយើងចង់ដាក់ហ្វុននៃគេយើងចូលមករនៅកន្លែងហ្នឹងទាំងអស់គ្នាដើម្បីយើង copy ទៅ ខេឥឡូវខ្ញុំយកឥឡូវខ្ញុំយកខ្មៅ OS សៀមរាបបន្តមកទៀតយើងចុច copy កន្លែងនេះទាំងអស់មកគេ copy បន្តមកទៀតយើងចូលមកកន្លែងរបស់យើងវិញយើងផាសនេះផាសនេះចូលមកផាសចូលកន្លែងហ្នឹងហើយយើងចុច OK អូខេបន្ទាប់ពីយើងចុច OK ហើយអញ្ចឹងវាទាមទារឲ្យយើង restart computer មួយដើម្បីឲ្យ ហ្វុននៅក្នុង Telegram នេះគឺវាគឺវាធំធំឥឡូវបន្ទាប់ពីយើងបានអឺធ្វើកន្លងមកយើងមកបើកមើល Telegram ម្ដងទៀតគឺ font វាគឺវាធំធំចេះវិញអញ្ចឹងណាអូខេអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណ